សូមអរគុណសូមគ្រប់អាយដាមលោកជំទាវបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះតាមពិតខ្ញុំស្ដាប់ខុសហើយខ្ញុំឥឡូវនេះក៏សូមរំលឹកបន្តិចទៅលើស្អីទៅទស្សនៈរបស់ចិនអ្វីទៅរបស់អាមេរិកប៉ុន្តែខ្ញុំសូមឆ្លើយនឹងសំណួររបស់ប្អូនធ្វើម៉េចឲ្យបានធ្វើជារដ្ឋមន្ត្រីសំណួរមាន2ចម្លើយមាន2 ចង់ធ្វើនាយករដ្ឋមន្ត្រីទៅយកកូននាយករដ្ឋមន្ត្រីទៅធ្វើរដ្ឋមន្ត្រីហើយហើយបើចង់បានរដ្ឋលេខាធិការទៅយកកូនរដ្ឋមន្ត្រីបានឡើងធ្វើរដ្ឋលេខាធិការអាហ្នឹងសាមញ្ញតែបើលំបាកបើលំបាកចង់ធ្វើរដ្ឋមន្ត្រីបង្កើតបកដូចអាយដាមគាត់មានប្រសាសន៍អញ្ចឹងឬក៏យើងធ្វើអីសម្រាប់សង្គមប៉ុន្តែបើអ្នកឯងមកយកកូនមកយកខ្ញុំជាឪពុកជាបណ្ឌិត អ្នកឯងអត់អាចទៅជាបណ្ឌិតបានបើអ្នកឯងអត់រៀនហើយឧទាហរណ៍ឧទាហរណ៍ចឹងខ្ញុំសូមជម្រាបជូនថាហេតុអីបានជាខ្ញុំមិនចង់និយាយអំពីកតិបណ្ឌិតរបស់អាមេរិករបស់ចិនពីព្រោះត្រូវការប្រវត្តិសាស្ត្រយើងដឹងច្បាស់ណាស់ថាចិនមានប្រជាជនដល់ទៅ1400លានឯអាមេរិក300អីចឹងទៅ ហេតុអីអាមេរិកវាខ្លាំងមានកតា5ដែលវាខ្លាំងខ្លាំងទី1គឺវាសម្លាប់ជាតិដើមអាមេរិកមិនមែនសិទ្ធិមនុស្សទេណាសិទ្ធិមនុស្សនៅអាណាចក្ររ៉ូមអ្នកបង្កើតប្រជាធិបតេយ្យមិនមែននៅអាមេរិកទេអាមេរិកដែលឃើញវាគ្មិននិយាយគឺមានអាយុ400ឆ្នាំមានអាយុ400ឆ្នាំ ទី1ទី2អាមេរិកដូច ខាងបងបងគាត់បានបណ្ឌិតបានបើកមកហើយគេបើកចំហទ្រូងរកអ្នកណាហេតុអីអាមេរិកខ្លាំងអ្នកណាទៅគេទៅអាមេរិកហ៎ទៅមិនគំនិតមិនទៅក្នុងស្រុកមិនអីមិនអីគាត់ទៅហ៎គាត់ទៅគាត់បង្កើតថ្មីទី2គឺគេបង្កើតលីងឲ្យដើរច្បាប់ឲ្យដើរបាទហើយទៅទៅទីនោះអត់មានបាក់ពួកទេគឺច្បាប់ទី3 ជំរោះជាតិសាសន៍បង្កាត់ពូជធ្វើឲ្យអត់ជន់ឈាមយើងដឹងហើយបើសិនជាគោយើងយកឧទាហរណ៍ស្ដាច់ខ្ញុំនិយាយស្ដាច់ណាទេស្ដាច់ណាក៏បានដែរយកតបងប្អូនឯងចុងក្រោយមកឈួតតបងប្អូនខ្ញុំចឹងណាយកចដូនមួយឯងគឺឈួតអញ្ចឹងអាមេរិកវាអត់ទាន់ឈាមទេវាមកពីគ្រប់ទាំងអស់នៃពិភពលោកទៅនឹងអាណាអ្នកទៅទៅនឹងបានន័យថាអត់ពេញចិត្តនឹងរបបណាមួយវាទៅតែហ្មង ស្រុកណាគឺទៅតែហ្មងនឹងធ្វើឲ្យវារីកចម្រើនមួយទៀតអាមេរិកចូលចិត្តប្រកួតប្រជែងពាក្យប្រកួតប្រជែងយើងគិតមើលមិនមែនចិននឹងអន់មិនមែនរុស្ស៊ីនឹងអន់ទេតែគេប្រកួតប្រជែងឡានមួយគេកែតែស្តុបយកលុយមួយគេកែតែម៉ូតវិញតិចយកមួយមើលតែ Ford យើងសពថ្ងៃហ្នឹង Ford តែ Ford ហ្នឹងកែតែគ្រឿងហ្នឹងព្រោះប្រកួតប្រជែង ចឹងគឺយកលុយបានចំណុចមួយទៀតគុំនិយាយពាក្យស្រឡាញ់អាមេរិកអាមេរិកលុយសំទោសខ្ញុំអត់ចេះអង់គ្លេសខ្ញុំមានវិបត្តិដែលអត់ចេះអង់គ្លេសពួកជំនាន់ខ្ញុំរៀនអង់គ្លេសគេចាប់ត្រឹងគីឡូបាទបារាំងក៏អាចជាក្នុងប៉ាក់លេហ្វុងសេរុស្ស៊ីបានព្រោះខ្ញុំចាញ់ពីកងទ័ព ចេញពីកងទ័ពមករៀនចេញពីរៀនជាប់អាហារូបករណ៍ទៅមធ្យមឯកទេសដល់នោះខ្ញុំរៀនមិនពូកែទេតែអំណត់អ្នករៀនពូកែមិនដែលបានធ្វើធំ អ្នករៀនពូកែមិនអាចខ្លាយជាអ្នកធ្វើក្រុមហ៊ុនធំធំបានទេមើលអ្នកដែលដាក់រូបថតនឹងក្រៅនោះសិតតែអ្នករៀនអត់ប៉កែកាលណាគេរៀនអត់ប៉កែគេប្រយ័ត្នណាអាពួកប៉កែនឹងវាឆ្លើយ វាប្រហើនដល់ប្រហើនភ្លេចខ្លួនមានពួកម៉ាក់ខ្ញុំរៀនលេខ1ទាំងអស់ឥឡូវទៅនៅអាមេរិកហើយពេលគេរៀនគាត់ចូលបន្ទប់ទឹកគាត់យកសភៅទៅអានបន្ទប់ទឹកដល់ពេលគេរៀនគាត់មករំខានគេដើម្បីកុំឲ្យគេរៀនអញ្ចឹងក៏អញ្ចឹងកុំកុំស្អីក៏ដោយគឺតាំងចិត្តខ្លួនឯងអញ្ចឹងសួរចិនហេតុអីបានខ្លាំង ចិនខ្លាំងក៏ដូចគ្នាដែរគឺគេមានចាក់ឫសនៃវប្បធម៌គេយូរណាស់មកហើយចិនយូរហើយទី2ហេតុអីបានចិនខ្លាំងចិនខ្លាំងគឺចិនអត់ដោះដូរកាលណាវាខ្លាំងផ្សេងផ្សេងគ្នាកាលណានិយាយអំពីទឹកគេនិយាយពីកូកាកូឡាកាលណានិយាយពីតែគេនិយាយពីចិនហើយមកកូកាកូឡាធៀបនឹងតែបានទេអត់បានទេ បើនិយាយពីភីសាអាមេរិកប៉ុន្តែនិយាយពីនំប៉ាវចិនហើយទៅប្អួតនំប៉ាវអាណាឈ្នះចិនណានិយាយពីអត់សម្រាប់ធ្នាប់ចិនតែច្រឡំត្មងជួយអត់ទេព្រឹបព្រឹបយកអញ្ចឹងហើយបានចិនសពថ្ងៃកំពុងតែលេង TikTok ដើម្បីអប់រំប្រជាជនរបស់គេនៅអឺរ៉ុបអត់ទេណា លើកលែងតែមនុស្សចាស់នៅមនុស្សដែលមានផ្ទៃពោះបានមានសិទ្ធិការអប់រំខ្ញុំនេះហើយដែលធ្វើខ្ញុំឲ្យទៅជួបមនុស្សស្រីមានផ្ទៃពោះមានពិការហ្នឹងខ្ញុំតែដោះស្រាយរឿងលឿនណាដោយលោកបណ្ឌិតមួយគាត់មានប្រសាសន៍ថាភាពអត់ធ្មត់ខ្ញុំអត់ចេះអត់ធ្មត់ទេខ្ញុំកាចណាតែខ្ញុំថាហើយខ្ញុំប្រាប់ហើយ មិនធ្វើជីវិតខ្ញុំក៏ខ្ញុំដូរដែរឧទាហរណ៍បឹងទលេសាបខ្ញុំប្រាប់អាណាខ្លះឆក់ ខ្ញុំឲ្យឈ្មោះទៅចាប់មិនបានខ្ញុំចាប់បានប្រាប់ចឹងមុនខ្ញុំធ្វើអីខ្ញុំអប់រំឧទាហរណ៍ឧសៀនដែលចូលសែនឬសៃត្រឹបបងប្អូនពិសេសបងប្អូនគួរតែទៅលេងបោះតង់ឯងថោកថោកឯងថោកថោកនោះគឺហូបបាយខ្លួនឯងបើមានបាយខ្លួនឯងមិនបាច់អស់អីទេ អូនប្អូនអាចទៅខ្ញុំអប់រំ2ឆ្នាំខ្ញុំបង្កើតការងារឲ្យធ្វើឧទាហរណ៍គាត់កាប់ឈើមួយថ្ងៃបាន8000គាត់មកធ្វើការនៅឧសៀនខ្ញុំឲ្យ25000អប់រំអប់រំអប់រំប៉ុន្តែវាទម្លាប់ទម្លាប់មិនទម្លាប់ទៅកាប់ឈើឲ្យផឹកអឺសោកខ្ញុំសោកអត់ចេញទេណា មែនខ្ញុំមិនចង់មានទេតែខ្ញុំរស់ដោយសារគំនិតរបស់ខ្ញុំខ្ញុំអត់ត្រូវការលុយសំណូកទេមិនសោកខ្ញុំខ្ញុំដឹងអ្នកសោកច្រើនណាស់មន្ត្រីនៅទីនេះគេនិយាយថាតួប្រឡងប្រឡងប្រឡងរបស់មេដឹកនាំនៅទីនេះប្រឡងរបស់សិទ្ធិរបស់ឆ្នោតរបស់អត់មានអត់ប្រឡងទេតួប្រធានវិជាឋានមួយមួយនឹងប្រឡងរបស់ ប៉ុន្តែត្រូវដូរភ្នត់គំនិតខ្មែរមិនងាយដូរទេខ្ជិលត្រូវទទួលយកការពិតបើអត់ទទួលយកការពិតដោះស្រាយអត់ចាញ់ខ្ញុំអ្នកខ្លះមើល Facebook ខ្ញុំប្រហែលជាសុកទូចនឹងដើរទៅជិតជ្រែកការងារគេមែនទេខ្ញុំយប់មិញមកដល់យប់ហើយខ្ញុំទៅចាប់ឈើ ខ្ញុំទៅស្រោចទឹកស្មៅខ្ញុំទៅបង្កើតទំនប់ពហិរដើម្បីឆ្នាំក្រោយកុំឲ្យខ្វះទឹកពេលចប់ពីនឹងទៅអាចចេញទៅទៅក្រៅឃើញគ្រាន់តែសាក់ស្រាកលុក30មុខបោះខ្មែរហើយមកហូបហូបថ្ងៃនេះអត់មានយកពីណាមកបោះខ្មែរទាំងអស់ចេញពីឧសៀនដែលចូលសែនទាំងអស់ គ្រាន់តែសាច់ក្រករបស់ខ្មែរយើងមានគ្រប់មិនមែនសាច់ច្រកមិនមែនសាច់ក្រកអីណាសាច់ច្រកព្រោះសាច់ក្រកគេយកសាច់សល់មកធ្វើហើយយើងមិនមែនចឹងទេសាច់ច្រកហើយចាំពេលទៅឃើញមាន30 40មុខរដ្ឋមហូបយើងមានដល់ទៅពាន់ ហើយជំរាបជូនខ្ញុំនិយាយចាំខ្ញុំចូលដល់នេះជំរាបជូនអ្វីដែលយើងនឹកមិនស្មាន មិនដល់រាជមនិតសភាបានធ្វើហើយឧទាហរណ៍ខ្ញុំសិក្សាទៅយើងបោកទេសចរឥឡូវនេះយើងបានធ្វើ app គ្រប់ប្រាសាទទាំងអស់យើងអេបបើជិះឡានវាថ្លៃប្រប៉ុន្មានចម្ងាយប្រប៉ុន្មានជិះម៉ូតូតម្លៃប្រប៉ុន្មានប៉ុន្តែយើងបានទៅបាន5ភាសាទេទី2យើងបានរៀបចំរូបអប្សរាអង្គរវត្ត ដែលក្នុងប្រវត្តិសាស្ត្រខ្មែរអត់មានសរសេរជាភាសាខ្មែរទេទី3សិលាចារឹកទាំងអស់យើងបានចងក្រងរួចអស់ហើយទី4ព្រំដែនវៀតណាម យើងបានចងក្រងនឹងសរសេរហើយដែលមាន1270គីឡូម៉ែត្រ ខ្ញុំដើរទាំងអស់មិនឲ្យខ្ញុំដើរខ្ញុំនិយាយម្ដងហើយម្ដងទៀតខ្ញុំមិនឲ្យជន់ប្រវត្តិសាស្ត្រទេខ្ញុំអត់មានភាពអត់ធ្មត់ទេមិនដើរជាមួយខ្ញុំកងតបបលីដួលព្រុសព្រុសព្រុសខ្ញុំអត់ទេខ្ញុំក៏ដួលដែរប៉ុន្តែខ្ញុំមិនឲ្យប្រវត្តិសាស្ត្រជន់ដែលយើងបាត់កោះត្រល់ដោយសារគ្មានឯកសារ បានជាខ្ញុំខំធ្វើដើម្បីផលប្រយោជន៍ជាតិសាសន៍នេះមិនរឿងមិនរឿងនេះទេហើយនិយាយនេះនិយាយចំហណាឡាយផ្ទាល់ណាពួកកាប៉ិតកាប៉ិតមួយទៀតដែលយើងធ្វើម៉ូដសម្លៀកបំពាក់នៅស្រុកខ្មែរទាំងអស់តាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្ននេះយើងមានអស់ហើយ ប៉ុន្តែខាងម៉ូដអីគេយកទៅក៏យើងអត់បញ្ហាដែរពួកដើម្បីផ្សព្វផ្សាយខ្មែរយើងមានសភៅចងក្រងរួចអស់ហើយដូចថាចង់ត្បាញសូត្បាញអីហ្នឹងនៅនឹងទាំងអស់បាទយើងមានរួចអស់ហើយបន្តិចទៀតយើងនឹងចេញប្រវត្តិសាស្ត្រខ្មែរដែលយើងធ្លាប់តែអានបារាំងអង់គ្លេសរុស្ស៊ីយើងនឹងអានជាភាសាខ្មែរមុនសម័យអង្គរសម័យអង្គរ សម័យក្រោយអង្គរសម័យលង្វែកនិងសម័យទំនើបខ្ញុំកំពុងអានឃើញស្រក់ទឹកភ្នែកដោយសារតែវាមើលច្រើនគិតទៅជាង2000ទំព័រអីអញ្ចឹងយើងត្រូវធ្វើ ហើយអីដែលកើតឡើងគឺទស្សនៈខ្ញុំខុសពីអ្នកដតីខ្ញុំស្រឡាញ់ណាស់មន្ត្រី ស្រឡាញ់ណាស់បុគ្គលិក ខ្ញុំមិនដែលនិយាយស្អីយកអត្តនោម័តទេគឺខ្ញុំយកគំនិតមកទាំងអស់ប៉ុន្តែមន្ត្រីរបស់ខ្ញុំកុំដើរតួឯកឲ្យសោះតិចថាអត់ខ្ញុំធ្វើមិនកើតច្រឡំធំហើយច្រឡំធំហើយខ្ញុំធ្វើការខ្ញុំត្រូវការមនុស្សតែម្នាក់ឲ្យមកវាយកុំព្យូទ័រចិត្តខ្ញុំកុំកុំអសោះព្រោះមានអ្នកច្រើនហើយច្រើនធ្វើអញ្ចឹង ខ្ញុំពីដើមពាក់ស្បែកជើងអត់កើតដោយសារខ្ញុំឈរលក់នៅក្នុងតកកដែលមានដក40អង្សាព្រោះខ្ញុំមានចរិតមួយគឺជនបរទេសដែលមានប្រពន្ធអឺរ៉ុបនៅឆ្នាំទី1វាជារឿងពិសេសមែនតើហើយជាស្រីស្អាតនៅក្រុងនោះពួកអឺរ៉ុបអត់ត្រូវការលុយទេ ដូចគេថាបេះដូងក៏ថាបានដែរតែខ្ញុំក៏ពេលនោះក៏អត់ចេះស្រាញមើលស្រីដែរហ្នឹងខ្ញុំនិយាយត្រង់ត្រង់កុំឲ្យឃើញ Facebook ខ្ញុំដូចបងអូនស្រីឃើញមិនក៏ចៅក៏សមកបើកូនវាមិនកូនស៊ីទេកូនខ្ញុំបាទឧទាហរណ៍ឧទាហរណ៍ចឹងចឹងខ្ញុំសូមសង្ខេបទៅនឹងហើយអ្វីដែលធ្វើគឺបង្កើតទស្សនវិជ្ជាគ្មានទស្សនវិជ្ជា គឺអត់បកើតបានហើយទស្សនវិជ្ជាមានពីរសម្ភារៈនិយមនិងមនោនិយមដែលអង់គ្លេសគេហៅថា materialism and idealism what to make on philosophy ដូចលោកអុកញ៉ាគាត់មានប្រសាសន៍មុនហ្នឹងគឺគេហៅពួកសម្ភារៈនិយមហើយបណ្ឌិតខាងនេះនិយាយហ្នឹងគឺគេហៅថាពួកមនោនិយម កាលណាមនោនិយមនិងសម្ភារៈនិយមអត់ទៅគ្នាទេមនោនិយមគឺអប់រំបេះដូងសម្ភារៈនិយមគឺបើកជំហរដើម្បីឲ្យមានការសម្ភារៈប្រកួតប្រជែងយន្តហោះប្រកួតប្រជែងសម្ភារៈប្រកួតប្រជែងឡានឯខាងពុទ្ធនេះអប់រំបេះដូងពួកពួកព្រះអង្គទៅនៅខ្ញុំសួរអត់មានឆ្លើយទៅឥណ្ឌាមួយឆ្លើយជាមួយថ្ងៃមុនមកខាងរដ្ឋមន្ត្រីសុវត្ថិធម៌ហេតុអីបានពុទ្ធទៅគង់នៅក្រោមដើមពោធិ៍គាត់យកស្លឹកពោធិ៍មកឲ្យខ្ញុំ ជាកដោឆ្លើយអត់រួចដល់ពេលហើយខ្ញុំក៏ប្រាប់ថាស្លឹកពោគឺតំណាងឲ្យបេះដូងព្រោះស្លឹកពោមានរូបដូចបេះដូងចឹងដែលប្រពុតចេញពីវាំងទៅនៅក្រុមដើមពោតែបើខ្ញុំជាប្រពុតក៏ខ្ញុំអត់ទៅដែរព្រោះប្រពន្ធខ្ញុំស្អាតកូនត្រូវអប់រំកូនសិនមុនដូចគេថាទៅសមាធិដើម្បីខ្ញុំក៏សមាធិដែរពេលខ្ញុំមានរឿងច្រើនខ្ញុំសមាធិ សមាធិមិនមែនទៅរកស្អីទេគឺរងាប់ចិត្តកុំឲ្យមាន ស្អីមកបុកយើងយើងគាត់ជំរាបជូនជាទស្សនវិជ្ជាហើយដាច់ខាត់សម្ភារៈនិយមនិងមនោនិយមខុសគ្នាដោយសូក្រាតផ្លាតូនស៊ីនីកាដបកាថា គឺពួកសំមិនសម្ភារៈនិយមទេ សាខារោផ្លាតូននឹងពួកហ្នឹងគឺពួកសម្ភារៈនិយមបើកើត ព្រោះមនុស្សកាន់តែកើនបើមិនបង្កើតសម្ភារៈនិយមទេក៏អត់ទេគេឃើញ iPhone គេឃើញ iPhone 13ឬក៏ស្អីចឹងសម្រាប់ពួកសម្ភារៈនិយមគឺ happiness សម្រាប់ពួកមនោនិយម I don't care I care my heart because I love I don't care ហ៎អូចេះមួយម៉ាត់មួយម៉ាត់ហ្នឹងខ្ញុំនិយាយទៅ ហ៎ឃើញទេឃើញឃើញឃើញទេអញ្ចឹងអាហ្នឹងដែលធ្វើឲ្យយើងលំបាកនៅក្នុងបញ្ហាហ្នឹងអញ្ចឹងអ្នកសម្ភារៈនិយមអត់ត្រូវគ្នាទេដូចគាត់មានមានមានភាសាមិញគាត់និយាយគាត់អប់រំចេះចេះចេះប៉ុន្តែខាងសម្ភារៈនិយមគេអត់និយាយអញ្ចឹងទេវាអត់និយាយដូចខាត់ចំនួនមនុស្សកាន់តែកើនតម្រូវការកាន់តែខ្ពស់អ្នកឯងមិនអាច មនុស្សស្ងៀមស្ងប់អត់ធ្មត់អីទេត្រូវតែធ្វើឲ្យក្តៅចិនកូរ៉េជប៉ុនហេតុអីបានជាគេក្តៅគឺខំណាស់ពីព្រោះទឹកដីគេពិបាកណាស់កូរ៉េមានប្រជាជន52លាននាក់មានផ្ទៃដីតូចជាងកម្ពុជាទៅទៀតហើយដីទីគេសិតតែភ្នំហើយសមុទ្រប៉ុន្តែគេធ្វើការយ៉ាងម៉េចស៊ីបាយក៏ធ្វើដែរខ្ញុំទៅជួបកូរ៉េហូបបាយប្រជុំប្រជុំហូបបាយប៉ិនសួរធ្វើខ្ញុំធ្វើកើតដែរ កើតខ្ញុំធ្វើកើតខ្ញុំទៅចិនគេយកបណ្ឌិតមកពាត់ស៊ីខ្ញុំថាអត់បញ្ហាចង់ប្រឡោះណាក៏បានដែរសំខាន់អ្នកបបប្រែសំខាន់អ្នកបបប្រែពួកខ្ញុំបបប្រែខ្ញុំមនុស្សល្ងងអញ្ចឹងយកភាសាចិនគឺយកកញ្ញាភក្ណាអង់គ្លេស គឺលោកវរៈប្រធានគណៈកាឡៃខ្ញុំហើយថៃឡាវលោកឌីខ្ញុំជាមនុស្សល្ងងប៉ុន្តែបើគេនិយាយមកស្ដាប់បានអាចជួយកែតម្រូវអានឹងខ្ញុំគាត់ជំរាបជូនអញ្ចឹងហេតុអីខ្ញុំជោគជ័យខ្ញុំមាននៅរឿងនេះដូចខ្ញុំដាក់សភាសិទ្ធរបស់ខ្ញុំខ្ញុំធ្វើអីក៏ដោយអត់មានយល់ប្រហែលទេបាទខ្ញុំមិនអាចមានខុងជឺអត់បាន Aristotle Synagogue ទស្សនវិជ្ជាខ្ញុំប្រើមកហ្នឹង ស្ពានសម័យអង្គរត្រខ្មែរគ្រប់សម័យកាលហេតុអីសម័យអង្គរអត់មានរថក្រោះអត់មានឡាន មានតែត្រឹមតម្រៃហើយទៅធ្វើស្ពានកំពង់ក្តីឲ្យឡានបើកបានឲ្យរថក្រោះបើកបានឥឡូវធ្វើស្ពានដាក់លូធ្វើលូជីកផ្លូវអានឹងឆ្លងបញ្ចាំងពីទស្សនវិជ្ជានឹងពីទស្សនវិជ្ជានឹងទី2 ទី2កុំលឺគេថាចាំមើលគេធ្វើកុំលឺគេនិយាយទៅឲ្យដល់នេះជាទស្សនៈជារបស់ខ្ញុំឬស្ដីសារភ្ជាប់នឹងអនុវត្តភ្ជាប់នឹងលទ្ធផលត្រូវមានក្រមសីលធម៌នៃវិជ្ជាជីវៈចឹងហើយបានមានមហោបមហាពេលចេញទៅឃើញយើងហូបថ្ងៃមិញប្រហែលទាំងអស់អត់មានធ្លុះធ្លាយទេ ចេញពីឧសៀនដែលចូលសែនមកទាំងអស់រស់ខ្មែរយើងហូបរបស់គេ ទទួលយករបស់គេហើយមកអួតប្រាប់គ្នាឯងខ្ញុំអត់ចូលចិត្តណាយហឺហាយហឺទៅខ្ញុំតែនិយាយលេងប្រហែលជាធ្លាប់ឃើញ Facebook ខ្ញុំកូវីដ5ឆ្នាំទៀតខ្ញុំអត់ងាប់ទេផ្ទះខ្ញុំស្អីក៏មានដែរ ដីហ្នឹងគេសួរទៀតប្រហែលទិញតែ2000ទេពីណាក៏ដឹងទេហ្នឹងខ្ញុំទិញតែ2000ដុល្លារទេតែឥឡូវឲ្យខ្ញុំមកលៀនក៏ខ្ញុំអត់លក់ដែរព្រោះខ្ញុំមិនមែនមនុស្សទាន់សម័យខ្ញុំមនុស្សអន់មិនបានអន់មនុស្សទាន់សម័យលក់ដីមកទិញបុរីលក់ដីមកទិញឡានខ្ញុំអត់លក់ទេដីខ្ញុំគេឲ្យ2លានខ្ញុំអត់លក់ទេព្រោះខ្ញុំចង់រស់បែបសាមញ្ញ ព្រលឹមឡើងបាចចំណីឲ្យមន់ស្រោចទឹកផ្លែក្រូចផឹកទឹកដូងដែលចេញពីដើមរបស់ខ្លួនឯងខ្ញុំអត់បញ្ហាអញ្ចឹងគេសួរមាន អ្នកខ្លះគេចោទសួរខ្ញុំច្រើនណាមានអ្នកខ្លះថាសពទូចឡើងលឿនពេករៀបចំខ្លួនអត់បានអត់មានអ្នកបើកឡានអត់មានអ្នកយូកាតាអត់មានអីទាំងអស់វាជាទម្លាប់របស់ខ្ញុំ ដូចថ្ងៃមុនខ្ញុំទៅចាប់ឈើអញ្ចឹងដី360គីឡូចំបើកតែ3ម៉ោងចាប់ឯងទល់បានហើយកុំកុំខ្ញុំពាក់ civil មែនទេកុំខ្ញុំអញត្រង់ខុសពីអ្វីដែលគាត់ប្រាប់ថាអីអត់ធ្មត់អត់អត់ធ្មត់ទេខ្ញុំអប់រំអញ្ចឹងសរុបមកវិញគាត់ជម្រាបជូនប្រទេសមួយរីកចម្រើន មិនរីកចម្រើនត្រូវការអប់រំដាច់ខាតប្រទេសសង្គ្រាម ត្រូវការអ្នកក្លាហាន ស្រុក មានបានត្រូវការអ្នកចេះដឹងត្រូវការកំណែតម្រង់ប្រព័ន្ធអប់រំចាំចិនជប៉ុនចិនដែលរីកចម្រើនគេចាស់កូនចៅគេទាំងអស់អ្នកមានគេយកកូនគេទៅរៀននៅបរទេសទាំងអស់ហើយចិនចូលមកវិញ បានធ្វើឲ្យចិនរីកចម្រើន លោកតេងសៅពេញគុណបុនជួយឡាយទៅតេងសៅពេញប្រើពាក្យថា ស្មាសស្មាខ្មៅសំខាន់ចាប់កដោឲ្យបានប៉ុន្តែម៉ៅជិនតុងគាត់ថាម៉េចមាសធ្វើកថាតកថាគឺកថាហើយយកតែងតែពេញពឹងទៅប៉ុន្តែជួយឡាយខ្សឹបអាពួកនោះទាំងអស់ពួកអា កំហមកគេកុំធ្វើបាបគាត់គុំទុកគាត់ហើយម៉ៅមិនយកលទ្ធិម៉ាក់លេនីនមកទេកុំច្រឡំឲ្យសោះម៉ៅយកលទ្ធិស្តាលីនសម្លាប់ប្រជាជនឯងដោយអពតកសិកម្មរឿងប៉ុណ្ណា ខ្ញុំមានទាំងអស់ម៉ៅមិនចូលចិត្តងូតទឹកទេចូលចិត្តជូតតែស្រីស្រីត្រូវងូតទឹកម៉ៅមិនចូលចិត្តជីយន្តហោះទេចូលចិត្តអាទេសភ្លើងដូចក្រេខាងជើងចឹងដូចគីមអ៊ីនសុងអត់ជីទេយន្តហោះខ្ញុំមានសភៅខ្មៅខ្ញុំអាន ណាឥឡូវយើងនិយាយអញ្ចឹងវាប៉ះពាល់អ្នកធំប៉ុន្តែយើងត្រូវឲ្យដឹងពេលជួញឡាយមកធ្វើសិក្ខាសាលានៅឥណ្ឌូនេស៊ីបានជួបនឹងប្របាទរដំសេនុក៏ចងសម្ព័ន្ធមេត្រីគ្នាយើងបង្កើតថាអព្យាក្រឹតតែអព្យាក្រឹតតែពាក្យទេដៃចាប់ចិន ប៉ុន្តែទោះបីខ្ញុំមិននិយាយប្រវត្តិសាស្ត្រនឹងចេញនៅពេលខាងមុខពួកខ្ញុំអាចសរសេរខុសបានទេតែរដ្ឋធម្មនុញ្ញគេឲ្យនិយាយបកគោណាខណ្ឌទៅនឹងអញ្ចឹងយើងទាំងអស់គ្នាត្រូវដឹងប្រវត្តិសាស្ត្រកាលណា យើងអត់ដឹងប្រវត្តិសាស្ត្រយើងលំបាកធ្វើអីទៅកើតណាយើងជន់តែដានចាស់ជន់តែដានចាស់ នឹងគាត់ជំរាបជូនចឹងខ្មែរយើងធ្វើអីក៏កើតដែរប៉ុន្តែទៀមទាការស្រឡាញ់គ្នារាប់អានគ្នាធ្វើទៅជួយគ្រប់គ្រងជប៉ុនអប់រំមុនដំបូងគ្មាននរណាសាហាវជាងជប៉ុនទេធ្វើមិនកើតសម្រាប់ខ្លួនបាញ់ឲ្យมันបាននេះទៅចូលបើកយន្តហោះចូលចូលអីបំពង់ផ្សែងនាវារបស់អាមេរិក ពេលចាញ់សង្គ្រាមលើកលោកទី2អត់ទៅវិញទេបើកយន្តហោះបុកភ្នំសម្រាប់ខ្លួនចោលតែឥឡូវពីណាដែលស្រូតជាងជប៉ុនជឿទេអាលីកតូកសៃយកមកថៃក៏រៀនពីជប៉ុនដែរជំរាបសួរគ្មានអ្នកណា ដែលមានវិន័យជាងជប៉ុនទេលាក់កបោបលុយគេរើសទុកឲ្យ កុំបារម្ភបាត់ េតុអីបានធ្វើចឹងបានកែតម្រង់ប្រព័ន្ធអប់រំអប់រំមិនមែនធ្វើ5ឆ្នាំទេមិនមែនធ្វើ10ឆ្នាំទេ30ឆ្នាំហើយក៏មិនមែនធ្វើឧត្តមសិក្សាដែរត្រូវធ្វើពីបឋមទៅពីមត្តេយសិក្សាហើយត្រូវការមនុស្សស្រីចូលរៀនពីព្រោះហេតុអីកាលណាស្រីមានផ្ទៃពោះស្រីចាប់ដើមអាន បំណិនជីវិតបញ្ចូលទៅតាមតងសុកតាមរយៈផ្សិត អញ្ចឹងហើយពេលយើង អាប្តីយើងផឹកស្វឹងមកផ្ទះប្រពន្ធកាចដល់ពេលកូនមកកូនកាចទៅមើលចៅខ្ញុំមកអត់ដែរមក3ខែអត់មានយំមកកើអត់យំមកកើគឺត្រូវការអានត្រូវការស្ងប់ស្ងាត់ហើយបើម្ដាយចេះហើយម្ដាយជាអីជាវិចិត្រករគូអីចេញហ្នឹងម្ដាយដើរតួនាទីធំណាស់ ឈាមរបស់ឪប៉ុន្តែបំណិនជីវិតគឺអញ្ចឹងស្រុកគេស្រីស្រីរៀនច្រើនណាស់ថ្នាក់ខ្ញុំរៀនសិស្សស្រីស្រីឧទាហរណ៍ខ្ញុំគាត់អញ្ចឹងអញ្ចឹងការអប់រំដើរតួនាទីសំខាន់ណាស់ជំនាន់ខ្ញុំប្រឡងគ្រូអាណាប្រឡងអីអត់ជាប់ប្រឡងគ្រូអ្នកខ្លាំងប្រឡងពេទ្យចកាដូងតិចណូជំនាន់ខ្ញុំណា តែខ្ញុំអត់ប្រងអីទេព្រោះខ្ញុំដឹងថារៀនសុកខ្មែរខ្ញុំអត់មានលុយខ្ញុំត្រូវចេញសុកគេអញ្ចឹងខ្ញុំគ្រាន់ជម្រាបជូនវាត្រូវការបែបហ្នឹងខ្ញុំវាបាទឥឡូវខ្ញុំចូលបន្តិចទៅពីព្រោះនៅសល់បន្តិចទេណាសំ20នាទីអញ្ចឹងខ្ញុំស្ដាប់តើធ្វើម៉េចដើម្បីឲ្យបានទៅជួជោគជ័យហើយនេះជាទស្សនៈភាពរបស់ខ្ញុំអ្វីដែលខ្ញុំដើរទេណា គឺត្រូវនិយាយអំពីមកពីណាប្រភពអីមូលហេតុអីមុននឹងដោះស្រាយអីក៏ដោយឧទាហរណ៍គេសុំទៀនមកដល់ឲ្យភ្លាមឃើញក្រណាស់ឃើញអីអត់ដឹងថាមកពីណាផងប្រភពមកពីអីណាកុំយកនយោបាយមកនិយាយណាខ្ញុំអត់ទេណានេះខ្ញុំនិយាយចេះទេមូលហេតុអីបានឲ្យខិតអីឲ្យគាត់ចាស់អត់មានកូន ឬក៏គាត់ពិការដោយប្អូនស្រីមួយនិយាយហើយប្អូនស្រីចោះបាទគាត់ចង់ឲ្យមនុស្សពិការដោយមុំសំនិយាយថាមានក្បាលមានដៃមានបេះដូងធ្វើបានអត់ជើងធ្វើអីកើតថ្ងៃណាគេស្រឡាញ់ទេខ្ញុំអង្គុយក្រោយនោះខ្ញុំស្ដាប់ទាំងអស់បាទអត់ជើងធ្វើអីកើត បើមនុស្សស្រីអត់ជើងគាត់ពិបាកទៀតបើមនុស្សប្រុសអាចព្រោះថាឪពុកម្ដាយមានបានអីចឹងទៅក៏អាចយោងអីបានបាទយោងបានដូចប្អូនស្រីមួយគាត់និយាយថាម៉េចអ្នកណាមិនស្រឡាញ់ដុល្លារយកទៅដាក់ក្តាបយកទៅដាក់ក្នុងទូស្រឡាញ់ស្អីយកទៅចាក់សោចឹងបើស្រឡាញ់យកមកអោបមកហើយស្រឡាញ់យកទៅដាក់ក្នុងទូយកទៅដាក់ក្នុងកាបូបវាអត់ត្រូវអូបើស្រឡាញ់ប្តីប្រពន្ធនឹងអីប្រពន្ធខ្ញុំអត់យកទេ អោបអីយកទៅដាក់ក្នុងកាបូបហើយចាក់សោទៀតនឹងមិនមិនទេអត់ទេស្រឡាញ់គឺអីស្រឡាញ់វាខុសគ្នាអញ្ចឹងបានថាភាពអីក៏ឲ្យវាផ្សេងផ្សេងគ្នាអញ្ចឹងយើងទៅមើលពីប្រភពប្រភពអីមកពីណាអីណាហើយបើយើងទម្លាប់ឲ្យធ្វើឲ្យមនុស្សខ្ជិលខ្ញុំប្រាប់ហ่ะសួរមិនស្អីខ្ញុំចិនយកលុយមកខ្ញុំខ្ញុំគប់ពេញវេរងដែរលុយខ្លះលៀនខ្ញុំត្រូវយកដីនឹងមកវិញ ដីនៅឧសៀនយកមកវិញ1000ហិកតាហ្នឹងខ្ញុំអត់យកទេព្រោះខ្ញុំមានពងមន់មានពងទាមានត្រីហូបខ្ញុំអត់ត្រូវការលុយណែទេខ្ញុំត្រូវការដីមកវិញមិនខ្ញុំមិនចង់បានលុយទេខ្ញុំចង់បានប៉ុន្តែត្រូវដឹងខ្លួនឯងយ៉ាងម៉េចខ្ញុំមនុស្សចិត្តមិនដាច់ប៉ុន្តែខ្លាចតែបើដាច់ផឹងហ្មង បាទត្រូវការអីគាត់ខ្វះចំណេះដឹងដូចសពថ្ងៃហ្នឹងខ្ញុំខំបើកបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនណាអត់រៀនទេទៅធ្វើកម្មកគេមួយថ្ងៃបាន30000ទៅ40000ក៏លុកស្រាតែ2កៅបាន10ដុល្លារហើយបើមានដីតែប៉ុណ្្នឹងធ្វើមហូបឲ្យឆ្ងាញ់ ហើយម្នាក់ម្នាក់ចេះថាមហូបគឺថ្លៃមែនយើងមិនក៏មិនធ្វើចឹងខ្ញុំមានសុភាសិតសុភាសិតរបស់ខ្ញុំយើងសពថ្ងៃស្នាមញញឹមតែនៅបាយ័នទេចង់ឲ្យស្នាមញញឹមទៅលើទេសចរទាំងអស់វាទៅអីត្រូវការផលិតផលរបស់យើងបើយើងទិញពីគេវាអត់ថោកបានទេបើទិញពីគេអត់មានគុណភាពទេព្រោះគេបង្កើតគីមីហើយនិយាយចឹងសិតតែរ៉ូស៊ីប៉ះឲ្យសំទោស ធ្វើម៉េចមានគុណភាពទល់យើងដាំខ្លួនយើងធ្វើម៉េចឲ្យឆ្ងាញ់វាទល់ឲ្យយើងមានជំនាញធ្វើម៉េចឲ្យស្នាមញញឹមកាលណាយើងមានអាទាំងអស់ហ្នឹងយើងស្នាមញញឹមហើយ ពីព្រោះខ្ញុំជីឡានខ្ញុំជីកប៉ាល់ហោះខ្ញុំសម្ភារទៅថៃធ្វើអីអូគេអួតពីពេទ្យពេទ្យនេះល្អពេទ្យនោះល្អមកកប៉ាល់ហោះនិយាយទៅពេទ្យដល់ខ្ញុំខ្ញុំសួរថាកន្លែងណាជ្រៀងព្រោះអាចប្រកួតបានជ្រៀងដោយបងស្រីខ្ញុំសួរ ច្រៀងក៏បានរាំក៏បានរាំខ្ញុំមើលតែ10នាទីខ្ញុំអាចរាំបានកាលពីខ្ញុំទៅពីស្រុកខ្មែរខ្ញុំចេះរាំតាំងហ្គោណាឆាត់ឆាត់ឆាណាខ្ញុំអត់ចេះទេខ្ញុំឃើញពុបចាប់វុបធ្វើឲ្យស្រីស្រីអឺរ៉ុបពេញចិត្តវុបអូចោចោចោចឹងកូនស្រីខ្ញុំឈ្មោះអេលីសាបេតមិនមែនឈ្មោះរុស្ស៊ីទេឈ្មោះអង់គ្លេសហេតុអី ស្រីអង់គ្លេសស្រឡាញ់អត់ចេះអង់គ្លេសទេប៉ុន្តែស្រីអង់គ្លេសស្រឡាញ់ you don't worry love me or not because my behavior can to solve for you កុំនិយាយរឿងអង់គ្លេសខ្មែរធ្វើអង្គរវត្តបានអត់ចេះអង់គ្លេសទេ Egypt ធ្វើពីរ៉ាមីតបានក៏អត់ចេះអង់គ្លេសដែររុស្ស៊ីឡើងយានអវកាសបានក៏អត់ចេះអង់គ្លេសដែរកុំយកអង់គ្លេសមកធ្វើពាក់វ័នក ខ្ញុំរៀនអត់គ្រូបងដោយដោយសារខ្ញុំក្តៅខ្ញុំបង្កើតនៅនឹងស្រុកខ្មែរច្រើនណាសកលជាឡៃខ្ញុំជាអ្នកបង្កើតមុនបញ្ញាសាស្ត្រទៀតមុននេះទៀតខ្ញុំបង្កើតខ្ញុំប្រាប់អត់តំណតនមួយចេញមុនថ្នាក់បណ្ឌិតគឺខ្ញុំអ្នកបង្កើតរបៀបសរសេរបណ្ឌិតអីគឺខ្ញុំទាំងអស់សភៅគឺខ្ញុំទៅសពហើយ វិជាសាស្ត្រនយោបាយខ្ញុំជាអ្នកបង្កើតពេលខ្ញុំមកដល់រៀបរដ្ឋសភាគេស្មានខ្ញុំមកប្រឡងឃើញវាក្វេងពេកឯដំសូនសំរងថាអត់ទេបណ្ឌិតព្រោះពេលនោះខ្ញុំជួលម៉ូតូអាសង្ការេគេជិះមួយថ្ងៃ10000ចឹងបានមន្ត្រីខ្ញុំឲ្យទៅមើលដាំខ្ញុំរៀបចំដាំបន្លែប្រើ agriculture smart agriculture ហ្នឹង ឆ្ងាយអស់ចាលោកគ្រូបាក់ខ្ញុំជីកដប់ប្រពន្ធហើយដប់កូនពីរទៀតអាកូនប្រុសចុះពីលើម៉ូតូដាក់រួចដោយសារវាបុកនឹងអាមុខវាឆ្អៀតនោះហើយនិយាយភាសានឹងមកដាក់ខ្ញុំហើយកសិកម្មខ្ញុំអត់ខ្ញុំដូចអត់តបានក្បាលមីក្រូហ្នឹងយើងញ៉ៃញ៉ៃបងបាទអញ្ចឹងខ្ញុំទៅមុខទៀតអញ្ចឹង មុនយើងត្រូវសិក្សានឹងត្រូវឲ្យស្អីបើយើងអត់ទេយើងឲ្យខុសឲ្យខុសបើកើតបញ្ហារកចំណូលមិនបានធ្វើអីចាប់ផ្ដើមអាដល់ពេលចាប់ផ្ដើមធ្វើឲ្យមនុស្សខ្ជិលបង្កើតរឿងហឹមត្រូវរៀបអីកាលណាយើងដឹងបញ្ហាយើងរៀបចំចាក់ហូបវិស័យឧទាហរណ៍ឮថា សាច់គោសាច់ក្របីអីអតិផលណាដែរអត់បញ្ហាខ្ញុំធ្វើសាច់ក្រកទុកមួយឆ្នាំក៏បានដែរអត់អតិផលណាបានទាំងអស់គោគ្មានណាទិញធ្វើឈីធ្វើប្រមាថធ្វើបើព្រោះមានចក្ខុវិស័យមើលឲ្យឆ្ងាយធ្វើឲ្យបានអេខ្ញុំឧទាហរណ៍ណា បាទអញ្ចឹងចក្ខុវិស័យនឹងត្រូវរៀបចំឲ្យហើយបើអត់រៀបចំទេបង្កើតអីបញ្ហាហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំថាដាំដើមឈើឲ្យបានមួយលានដើមដាំវាបានប៉ុន្តែឆេះវាច្រើនពេលខែអារដូវហ្នឹងគេដុតដុតឆេះងាប់អស់លីងជប់ដាំថែអាសាដែលវាធំហើយទៅហ្មងណាហើយបានដុតព្រោះតគួតមិនសាយជុកព្រៃ ចឹងបានថែអាធំពួកខ្ញុំដាំចិត្តមួយលានដើមចឹងក្រោយពីយើងមានចាក់ហូបវិស័យបានយើងរៀបចំគម្រោងខ្ញុំមិនមែនអ្នករ៉ូស៊ីទេប៉ុន្តែខ្ញុំអាចជួយអ្នករ៉ូស៊ីបានឧទាហរណ៍ខ្ញុំជួបអ្នកមានម្នាក់មានលុយ20000ឲ្យខ្ញុំរៀបចំសកលវិទ្យាល័យឲ្យខ្ញុំក៏រៀបឲ្យខ្ញុំមិនប្រាប់ឈ្មោះទេហើយក៏មិនប្រាប់សាលាដែររៀបបានបានលុយ2លាន គាត់យកដៃខ្ញុំដាក់លើក្បាលខ្ញុំមានអីលោកគ្រូមាននឹងប៉ុន្តែដល់ពេលដើរទៅហើយខ្ញុំបានសន្យាសោះក្រម100ខ្ញុំអត់យកប្រាក់ខែខ្ញុំអត់យកប្រាក់ខែជិតមួយឆ្នាំខ្ញុំអត់យកដល់ពេលចុងក្រោយមកដល់កូនសិស្ស1000អ្នកជាងប្រាក់ខែ1000ម៉ោងបរៀនទៀតអាយ៉ាអញបើកយូរយូរបានទៅគ្រូវិញតែខ្ញុំសុំលាចេញ បើខ្លាចហ្នឹងមកបង្កើតមួយបង្កើតសាលាមួយទៀតកើតសាលាមួយទៀតហ្នឹងដោយសារតែពួកម៉ាក់មិនឲ្យមានបញ្ហាសុំលុយទី2000គេឲ្យ2000មកដាក់ហ៊ុននៅខេមរៈបង្កើតខេមរៈមួយទៀតបានចុងក្រោយមកខ្ញុំចេញពីខេមរៈចេញយូរហើយខ្ញុំនៅខ្ញុំចេញតាំងពីខ្ញុំមកប្រធានរៀបរដ្ឋាភិបាលខ្ញុំចេញខ្ញុំចេញចូលមក5ឆ្នាំហើយ គឺខ្ញុំធ្វើឲ្យស្ថាប័នដើរវិជាឋានអ្នកអំណរអន្តរជាតិនេះខ្ញុំអ្នកបង្កើតថ្នាក់បណ្ឌិតនៅរីមលទ្ធភាពនេះខ្ញុំអ្នកបង្កើតមិនរីមលទ្ធភាពស្រុកខ្មែរខ្ញុំហ៊ាននិយាយព្រោះអនឡាញទេប្រហោះពេញនឹងហើយពីណាហ៊ានថាមកបង្កើតខ្ញុំអ្នកបង្កើតសូមឲ្យអបសុកអានសម្ដេចនាយកឯកភាព អានោះខ្ញុំគ្រាន់និយាយអញ្ចឹងគឺរឿងសិតទៅរឿងពិតខ្ញុំនិយាយពិតអញ្ចឹងយើងទៅមុខមួយទៀតកាលណាយើងរៀបគម្រោងយើងត្រូវមានយុទ្ធសាស្ត្របើអត់មានយុទ្ធសាស្ត្រឧទាហរណ៍កាលណាយើងរុញតុកនេះតុកនេះវាទៅរងកម្លាំង3ទី1កម្លាំងទំនាញផែនដីទី2កម្លាំងកកិតនៃការ៉ូទី3កម្លាំងទប់នៃខ្យល់ តើយើងប្រើប្រាស់កម្លាំងប៉ុន្មានដើម្បីចេញគឺយុទ្ធសាស្ត្រគ្មានស្អីដែលស្រួលទេត្រូវមានអាហារនិភ័យដាច់ខាតប៉ុន្តែយើងត្រូវត្រៀមខ្ញុំអរគុណសម្ដេចនាយកពេលដែលខ្ញុំទិញកបីទៅលោកលោក សួរទូយឲ្យបានលុយពីណាមកខ្ញុំថាដាក់ប្លង់ផ្ទះសម្ដេចលោកសងឲ្យវិញទៅរួចខ្លួនកុំអីបើកបីអត់អីជោគជ័យហ៎ គោក៏លោកជួយដែរលោកជួយ100000ប៉ុន្តែគាត់ទៅរោងអស់40000គោ100អស់20000គាត់ធ្វើធ្វើខ្ញុំមិនត្រីរាជការមែនតែខ្ញុំនិយាយ business ហ្នឹង business ខ្ញុំទិញអីមួយមិនដែលខុសទេខុសតែមួយគត់ដីនៅសៀមរាប ដោយសារឪពុកខ្ញុំគាត់ធ្លាប់មានដីនៅនឹងផ្ទះគេយកស្ទើរផ្សារចាស់អញ្ចឹងខ្ញុំចុកសល់គេខ្ញុំក៏ទៅទិញដីនឹងជពាក់ធនាគារ10ឆ្នាំបានខ្ញុំដោះបានព្រោះទិញព្រោះនៅនៅស្រះចកគុកចកប៉ុន្តែនៅផ្សារនៅចិត្តសាលារៀននៅចិត្តទីឃុំអីទេបើខ្ញុំអត់ទេយកក៏យកតែបើមិនយកខ្ញុំទុកខ្ញុំទុកមានលបងអីធ្វើត្រូវមានផ្ទះអីធ្វើត្រូវព្រោះខ្ញុំទុកគេឲ្យខ្ញុំឲ្យខ្ញុំពីដើមខ្ញុំប្រាប់ទេ ខ្ញុំបែកពីឪខ្ញុំតាំងពីខ្ញុំអាយុពីម្ដាយអាយុ6ឆ្នាំខ្ញុំបែកពីគាត់ពីឪអាយុ8ឆ្នាំខ្ញុំបែកធ្វើទាហានអាយុ13ឆ្នាំត្រូវរបួសជើងតែខ្ញុំតាំងចិត្តអញ្ចឹងខ្ញុំជីវិតរបស់ខ្ញុំអាចថាមានន័យបថុយអីចឹងអីអូថាអាចបានចឹងដែរប៉ុន្តែអត់មានទេណាខំខំខំ ចឹងយុទ្ធសាស្ត្រត្រូវមាន មានអាហានិភ័យត្រូវមានកម្លាំងទប់ត្រូវមានយ៉ាងម៉េចស្អីដែលវាកើតឡើងប៉ុន្តែវានៅតែវានៅតែកើតបើសិនជាយើងជួបឧបសគ្គតែសុំមេត្តាគំរត់ប្រមូលគំនិតហើយដូចមិញយើងធ្វើ business ថាងហៅមន្ត្រីសួរមន្ត្រីខ្ញុំខ្ញុំប្រឡងមិនដែរយកលុយមួយរៀល ប៉ុន្តែប្រយ័ត្នតែពេញសិទ្ធអាលាស់ផលហើយគ្មានមេណាមួយដែលបើកបេះដូងទេខ្ញុំបើកបេះដូងព្រោះវាទម្លាប់អាក្រក់ដែលយើងបើកលុយប្រាក់ខែរុញចូលធនាគារកុំឲ្យរុញចូលធនាគារខ្ញុំនឹងសុំទៅរដ្ឋាភិបាលអាណត្តិក្រោយបានចូលធនាគារមិនមកធ្វើការឯណាទៅធ្វើការក្រុមហ៊ុនដើរបរៀននោះ ប្រាក់ខែឯកជន500ដុល្លារ1000ដុល្លារប្រឡងគ្មានអាណាសោកលុយឯមន្ត្រីរាជការប្រាក់ខែតែ350ទេសោកលុយហេតុអីពេញក្របខ័ណ្ឌចេញបាត់ព្រោះលុយគេដាក់ពីដាក់ចូលទៅលេខធនាគារឲ្យហ្នឹងកាត់អត់បានប៉ុន្តែស្ថាប័នដទៃពុករលួយបើមិនដាក់ធនាគារអញ្ចឹងអាមេកាត់ខ្ញុំអត់ឯកុំបារម្ភ ខ្ញុំអត់ត្រូវការទេអត់ត្រូវការព្រោះមានយុរដ្ឋមន្ត្រីជួយហើយជួយជួយប្រាក់ខែបានចង់បានអីធ្វើគម្រោងទៅពួកគាត់នាយករដ្ឋមន្ត្រីអគ្គមនិតសិក្សាអូនពុលមួយរដ្ឋលោកអ្នកសម្រេចក៏កាន់លុយប៉ុន្តែគ្រាន់តែលុយរដ្ឋរៀងយូរបន្តិចទោះយើងនឹងពិខំសូមជម្រាបរិទ្ធមនិតសភា មានចង់គ្រប់អស់ហើយ5ឆ្នាំនេះធ្វើស្ទើរតែគ្មានពេលហើយក៏នឹកអត់ដល់យើងឃើញអាគារដ៏ធំនេះពេលអស់លោកអញ្ជើញទៅមើលព្រៃនឹងសបាយមានព្រៃដ៏ធំដើរអោប2អោប3អោប4អោប5អោបតែកំថតប្រហោះតែប្រហោះហ្នឹងអានោះទៅកាប់បាត់លេខពួកគេមាន GPS ហ៎ប្រហោះពឹបដឹងតាណាយប់ឡើងទៅងោង កម្លាំងយើងតិចបាទអញ្ចឹងយើងត្រូវមានយុទ្ធសាស្ត្រយុទ្ធសាស្ត្រច្រើនអាចពេលធ្វើគម្រោងហៅខ្ញុំបានអត្រូវមានការត្រូវមានសិទ្ធិសម្រេចចង់ស្អីក៏ដោយបើអត់មានសិទ្ធិទេធ្វើអត់កើតទេទោះមានចក្ខុវិស័យណាក៏ដោយអីក៏ដោយអត់មានសិទ្ធិធ្វើអត់កើតទេអរគុណរាជរដ្ឋាភិបាលដែលផ្ដល់សេចក្តីសម្រេចនៅរាជរដ្ឋាភិបាល ខ្ញុំអរគុណលោកគឺសម្ដេចនាយករដ្ឋមន្ត្រីចឹងការសម្រេចនៅទីនេះគឺនៅលើខ្ញុំនឹងស្នើសុំទៅរាជរដ្ឋាភិបាលទៅឯកឧត្តមប៊ុនឈិនគឺត្រូវតែធ្វើសម្រាប់នឹងធំហ៎ចឹងលោកផ្ដល់សិទ្ធឲ្យយើងសម្រេចចឹងបានធ្វើអីបានបារាក់ខ្លះខ្លះអត់ដឹងទេធ្វើឲ្យបានប្រាប់ឧទាហរណ៍បឹងលិសា ខ្ញុំឈឺខ្ញុំនឹងស្លាប់តាប៉ុន្តែខ្ញុំអត់ខ្លាចទេមនុស្សស្រីបង្កើតកូនដឹងពិបាកហើយហេតុអីទៅនៅតែបង្កើតទៀតចុះទ្រាំតាខ្ញុំប៉ុណ្ណឹងខ្ញុំខ្លាចអីធ្វើខ្ញុំខ្លាចទេខ្ញុំនិយាយចឹងថាខ្ញុំខ្លាចខ្ញុំខ្លាចទេប៉ុន្តែក៏គិតដែរគិតគិតគិតមិនគិតនេះណាមិនគិតបញ្ហាណា ទៅណាអត់ប្រាប់ដូចប្អូនស្រីសួរទៅផ្ទះម៉ោងម៉ានអត់ដឹងទេអត់ប្រាប់ទេអត់ប្រាប់ទេមិនអច្រអាក្រក់ទេគឺអត់ប្រាប់អកាលណាយើងមានយុទ្ធសាស្ត្រដាច់ខាតទៅនឹងមានកញ្ចប់ថាវិការសល់5នាទីទៀតខ្ញុំនឹងបខំកញ្ចប់ថាវិការនេះខ្លាំងណាស់ប៉ុន្តែយើងក៏ទៅមានយុទ្ធសាស្ត្រដែរចុះបើសិនជារដ្ឋតម្លាក់លុយមកអត់តាន់ប្លង់ផ្ទះ ប្រងផ្ទះខ្ញុំសวัสดิភាពទាំងពីរនៅកាណាដាមួយនៅអភិវឌ្ឍជនបទមួយបាទអេអត់ដឹងទេដូចបងអូនស្រីណានិយាយមិញថាគេស្រឡាញ់យកទៅចាក់សោទៀតដូចដុល្លារចឹងព្រោះថាវិការរត់យើងយឺតចឹងយកប្រើនឹងសិនប៉ុន្តែទីទៀតអត់ទេខ្ញុំនឹងខំរកចំណូលដើម្បីដោះ មកលៈមកលៈមកលៈអញ្ចឹងយើងទទួលយកការពិតទាំងអស់គ្នាកញ្ចប់ថាវិការនេះត្រូវមានយុទ្ធសាស្ត្រចុះបើវាអត់ធ្លាក់ចុះវាយ៉ាងម៉េចចុះគេទប់យ៉ាងម៉េចយើងត្រូវមានដាច់ខាតត្រូវតែមានសូម្បីតែប្តីក៏មិនឲ្យប្រពន្ធដឹងដែរតែស្រីស្រីកុំខឹងខ្ញុំអត់ដែរឲ្យប្រពន្ធខ្ញុំដឹងទេស្រឡាញ់ខ្ញុំមិនមែនស្រឡាញ់លុយទេ គឺស្រឡាញ់ខ្ញុំទុកចិត្តខ្ញុំកាលណាលុយមនុស្សស្រីកាន់អញអញអាបើចូលផ្សារទិញអីវ៉ាន់អត់អញអញទេតែបើទិញរបស់ធំធំហ្នឹងគាត់អូប្របាត្រូវទិញដីទិញអីអាកាត់ផឹងផឹងផឹងផឹងហ្នឹងប្របាយើងប្រុសគឺអនុម័តទាំងធ្វើផ្លឹបបោះវឹងគាត់អត់ទេគាត់ញញៃ ប៉ុន្តែហើយបានថាអ៊ូអ៊ូបាទអ៊ូនឹងបើយើងធ្វើអត់តាន់តបាត់បាទជួនឧទាហរណ៍ខ្ញុំយកលុយមកដាក់វិស័យកសិកម្មរិះធំណាស់ខ្ញុំប្រាប់ហ่าខ្ញុំដឹកខ្ញុំដឹកគោពីថៃមកនិយាយពិតមកខ្ញុំអត់មានភូតទេ32ក្បាលមកដល់ពុបផ្ទុះអាដេញអត់ក្តាមអាលូត6ដណ្ដប់ងាប់6ក្បាល យកលុយ30000ហើយកោបលៀមខាងធនាគារអភិវឌ្ឍជនបទចូលទៅខ្ញុំថាកុំចូលខ្លាចវាជន់ព្រោះអាមេរុកខ្ញុំមើលឃើញខ្លាចវាដោយទៅគាត់ទៅណាទៀតវាមានសុតស្លុតណាពពែ300ក្បាលតែមកប្រភេទភ្នែកឯងអស់លីងអស់30000ដុល្លារបើថយណាប៉ុន្តែបើយើងមិនធ្វើ ចង់ស៊ីរបស់គេតទៀតឬក៏យើងត្រូវតែមានខ្លួនយើងណាអាហ្នឹងអាខ្ញុំត្រូវគិតអាហ្នឹងខ្ញុំត្រូវគិតអញ្ចឹងយើងបានហើយមន្ត្រីយើងច្រើនឈ្នានេះសបោះហើយអាស្ដាច់ក្រាញ់ឲ្យតើបានទួលទីបានតំណែងអាណាលោកក៏វាយដៃដែរ បាញ់បាញ់បាញ់តើឲ្យគំនិតធ្វើអត់ចង់ធ្វើទេណាយើងកាន់ក្រុមហ៊ុន ស្រួលដកកវត្តចោលមន្ត្រីរាជការដកបានទេណាតែពេញសិទ្ធឲ្យដកបានទេហើយកុំណាអីឆ្លាញ់អីចាក់លេងអីទាត់ធាក់អីហើយយកអីទៅបាត់នេះបាទខ្ញុំវាអត់ខ្ញុំវាអត់ស្ដាយអីយកក៏យកទៅខ្ញុំអត់ស្ដាយទេខ្ញុំចឹងបាទខ្ញុំពេលដែលខ្ញុំទទួលត្រាពីសម្ដេចនាយក ខ្ញុំបានជម្រាបលោកជម្រាបសាធារណៈថាតំណែងមិនមែនជាទីសក្ការៈសម្រាប់ខ្ញុំទេតំណែងគឺជាភារកិច្ចដែលត្រូវធ្វើបាទខ្ញុំយកមកធ្វើឥឡូវ5ឆ្នាំមានទាំងអស់គឺឃើញអាគារនេះអស្ចារ្យមែនទេច្រើនណាស់ថ្ងៃគៀនេះយើងសូសមិទ្ធផលផ្នែកភាសា អសរសិល្ប៍ភាសាសំស្ក្រឹតសន្តានក្រមវចនានុក្រមយើងធ្វើពីមួយសប្តាហ៍ថ្ងៃមុននោះយើងបង្ហាញអំពីកូវីដជាង1000ទំព័រកាលពីមុននោះយើងបង្ហាញពីអេបអេបដើម្បីនឹងនេះគឺគុណរដ្ឋាភិបាលដែលលោកទម្លាក់លុយគម្រោងមកឲ្យពួកយើងធ្វើប៉ុន្តែយើងធ្វើអត់មានទេណាអត់មានធ្វើរបាយការណ៍ណាខ្ញុំតាមរហូតពីព្រោះរាជមនិតសភា20ឆ្នាំហើយចូលចិត្តធ្វើរបាយការណ៍ យកលុយគម្រោងទៅធ្វើរបាយការណ៍បោះកម្លាំងការខ្ញុំអត់បានទេខ្ញុំតាមរហូតប៉ុន្តែទឹកភ្នែកហូរទេព្រោះមើលច្រើនវាហូរទឹកភ្នែកមិនមែនហូរទឹកភ្នែកដោយសារស្រីក្បត់ទេដោយសារមើលច្រើនដល់ហើយសល់តែនេះទេបាទការប្រកួតប្រជែងដាច់ខាតត្រូវតែប្រកួតប្រជែង គ្មានការប្រកួតប្រជែងធ្វើឲ្យមនុស្សគ្មានការរីកចម្រើនហេតុអីបានជប៉ុនរីកចម្រើនហេតុអីបានចិនរីកចម្រើនហេតុបានកូរ៉េរីកចម្រើនគឺការប្រកួតប្រជែងគ្មានអីធ្លាក់ទៅលើមេឃទេឲ្យកុំកុំឲ្យតែចែករំលែកត្រូវតែចែករំលែកឲ្យធ្វើឲ្យមនុស្សខ្ជិលខ្ញុំមុនខ្ញុំដាំមកទេស មុខរបងខ្ញុំនឹងដាំប្រទេសដាំស្វាយជិតនឹងវាមិនធ្វើទៅបែបទេវាដកទាំងដើមទៅទៀតខ្ញុំដកក្បាត់ចោលអស់ពេលមុនក៏អត់កូវីដហ្នឹងអត់ចូលឆ្នាំខ្ញុំអញ្ជើញអ្នកស្រុកហ្នឹងចូលក្នុងផ្ទះខ្ញុំមកពេលចូលទៅគាត់រត់អូមានច្រើនទាំងអស់ខ្ញុំថាអត់លាក់ពីលើមេជេដាំហើយដីផ្ទះខ្ញុំគឺកក្រឹកណាស់មានតែដុំថ្មឯងខ្សាច់ឯងដាំបើអត់ដាក់លូទេខែប្រាំងហ្នឹងចាក់ទឹកទៅបាត់ ប៉ុន្តែហូបបោះគូចថ្លុងខ្ញុំទៅអាមេរិកគេឲ្យហូបសល់អានេះគូចខ្ញុំលួចគ្រាប់ដាក់កប៉ាល់យកមកបដោះដាំមកផ្លែមានគ្រាប់តែមួយហើយផ្អែមទៀតបាទព្រីងខ្ញុំទៅហាវ៉ៃហូបផឹកខ្ចប់ដាក់កប៉ាល់យកមកបេះចោលចែកទាំងអស់ មិនលួចទេអានឹងវាអាឡោះអាឡៃហូបទៅមិនចង់ចង់ដាក់កប៉ៅលេងបាទអញ្ចឹងខ្ញុំមានឥឡូវធ្វើស្រាព្រីងអីចឹងអញ្ចឹងទៅអញ្ចឹងខ្ញុំគ្រាន់ជំរាបជូននៅហ្នឹងការប្រកួតប្រជែងត្រូវការដាច់ខាតត្រូវការដាច់ខាតបើគ្មានការប្រកួតប្រជែងទេធ្វើឲ្យមនុស្សចិនពិបាករស់នៅណាជប៉ុនពិបាករស់នៅណាគឺធ្វើការសិតតែថែមម៉ោង យើងនេះកុំថាថែមមកឲ្យតែបានកូវីដបន្តិចនឹងប្រកាច់ប្រកិននឹងទាំងមកទៀតនោះក្រុមហ៊ុនទៅព្រោះអត់បើកប្រាក់ខែរត់អត់ទេបានលេសកូវីដនឹងស្កាត់ប្រូឡើយប៉ុន្តែខ្ញុំទេតែខ្ញុំតាមរហូតតាមរហូតចាំមើលទៅឡានណាចេញក្រោយគេឡានខ្ញុំហើយខ្ញុំអង្គុយមើលខ្ញុំតាមព្រោះខ្ញុំអត់យករបាយការណ៍ទេ20ឆ្នាំហើយដែលយករបាយការណ៍ នេះអត់មានរបាយការណ៍ទេគឺយល់លទ្ធផលទៅជាតិចេញទៅឃើញហ่ะសិក្សាពីរឿងទេសចរចេញ3គម្រោងបដោះបដាធីវេតអេបហើយនឹងអ៊ូសៀនដាំចិញ្ចឹមផែនអីថៃគេមានដល់30លានមកទស្សនកិច្ចឆ្ងាញ់ថោក ខ្មែរយើងតែពីរលានហ្នឹងចង់ប្រកាច់យុទ្ធជន់ជើងគ្នាហើយត្រូវមោទនភាពជាតិខ្មែរបើខ្មែរកុំផឹកកូកាកូឡាផឹកតែផ្លែដូងម្នាក់មកដាក់មួយផ្លែដូងអត់ខ្វះទីផ្សារទេជប៉ុននេះខ្ញុំប្រាប់ហ៎ប៉មមកពីចិន1គីឡូតែ1ដុល្លារប៉មជប៉ុន4ដុល្លារតែគេហូបប៉មជប៉ុនខ្មែរយើងថោកឲ្យច្រើនយកអាហ្នឹង ហើយគ្មានសិលធម៌មើលតាឧទាហរណ៍ឧទាហរណ៍ឧទាហរណ៍ទៅរៀនកពតឆ្ងាញ់ទៅដឹកករៀនថៃយកមកដាក់ក្រុមដើមហើយខ្ញុំនិយាយពីរដងទាំងពីរដងខ្ញុំដឹងទាំងអស់ពួកខ្ញុំបើថាតងបោះថៃវាតូចកាត់តងខ្មែរដាក់ជាកៅ555បិទទៀត អាយតោកធំដូចគ្នាពួកខ្ញុំដឹងទាំងអស់ពួកខ្ញុំចេញពីការសាវជ្រាវចង់ដឹងស្រូវខេតណាធ្វើយ៉ាងម៉េចខេតណាយ៉ាងម៉េចពួកខ្ញុំមានទាំងអស់មិនយ៉ាងសាក៏មកនិយាយក៏ពួកខ្ញុំដឹងដែរតែនិយាយចឹងមិនឌីមដាមយ៉ាងសាក៏មកណាព្រោះមិត្តភ័ក្ដិគាត់ក៏ជាមិត្តភ័ក្ដិដែរមិត្តភ័ក្ដិទេបាទ ចឹងរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិសម្រាប់មនុស្សចំនួនក្រោយគឺសរសេរឯកសារបើគ្រាន់តែថាឲ្យមិនសរសេរនោះវាជារឿងគ្រាន់តែថាទេតែនេះមិនមែនចឹងទេខ្ញុំប្រាប់ពីដើមបណ្ឌិតនៅនេះជាង300នាក់គាត់ទៅលឺសក់ទូចមកដល់ពុបរត់ប្រអស់លីងគាត់ដឹងថាសក់ទូចមកពួកខែប្រាក់ដូចគ្នាខ្ញុំមើលឡា ឥឡូវនេះជាប់មើលប្រវត្តិសាស្ត្រហើយបានខែបត់រៀងអត់ខ្ញុំបានមើលតែខ្ញុំមើលទាំងអស់អត់រត់ខ្ញុំរួចបានទេតែឥឡូវនេះអត់ខ្ញុំបានមើលទេខ្ញុំឥឡូវមើលប្រវត្តិសាស្ត្រខ្ញុំអាចមើលព្រំដែនខ្ញុំមើលបឹងទន្លេសាបឆ្នាំក្រោយ នេះចប់ប្រហែលជាខែ3ខែ4សពឯកសារបឹងទន្លេសាបនឹងបានជិតចប់ហើយឥឡូវដល់ម៉ោងហើយ នៅសល់តែនេះខ្ញុំមិននេះទេអឺបាទអញ្ចឹង ទាំងអស់រូបនេះអីពួកយើងមានទាំងអស់ក្បាច់រចនាយ៉ាងម៉េចអប្សរាដាក់សេកអប្សរាបណ្ដើឆ្កែអប្សរាចេញក្បាលពស់អប្សរាចេញថ្មិញយើងពីដើមដឹងអប្សរាតែមួយឯងចេញថ្មិញឥឡូវ3អប្សរាហឹមសិតតបរទេសណាស្រីស្រីស្រឡាញ់ធម្មជាតិចេះតែថាខ្មែរយើងតាំងពីនោះតាំងពីសតវត្សទី12យកសេកមកដាក់លើលើស្មាបដើឆ្កែទៀតហ៎ ពួកអីពួកហ៊ានថា អសរសិស្សជាកញ្ចក់ឆ្លុះបញ្ចាំងរដ្ឋតតភាពនៃសង្គមអសរសិស្សបែបណាសង្គមបែបនោះមិនអាចឆ្លាក់របស់ដែលអត់ឃើញបានទេដូចយើងនៅអង្គរវត្តចឹងត្រីបឹងទលេសាបចរចរស្រុកនឹងណាក៏ធំក៏តូចគេឆ្លាក់នៅនឹងហេតុអីបានឆ្លាក់មនុស្សចេញផ្សិតបានសម័យនោះនារីខ្មែរបើចេញផ្សិត សម័យបារាំងក៏អញ្ចឹងដែរលើកមុនទេដែលយើងមានវៀតណាមមានអធិពលបើយើងពាក់អាវកនេះអាសម័យបានសុងបានបែវបានសាវអាសម័យហ្នឹងបើពាក់មកដល់នេះនំបចោកនំឆាវមិនបាច់បាញ់ទៀតទេ ខ្មែរមានតែកុំកំចៃគេហើយឧទាហរណ៍ថៃទទួលយកការពិតណាចម្លងពីខ្មែរណា ចុះបើគេសួរថាសម័យនោះមិនក៏យកប្រាក់ដួងមកកំទេចលងវែងបានបាញ់តាមណាបាច់ប្រាក់ដួងវាមិនមានអាចឆ្លើយបានទេសាមញ្ញដុល្លារបោះតែដុល្លារទៅគឺខ្ទេចវាសោយទេសម័យ79ណាជំប្រាប់នៅអង្គរវត្តប្រកេះរបស់ស្ដេច ព្រះនៅក្នុងកោវត្តអស់បកែអាលីងដោយសារប្រាក់ដុល្លារជុំវិញកសិនស្មើរែងមាសខ្ញុំដឹងទាំងអស់ពួកខ្ញុំធ្វើទាហានខ្ញុំដើរបាទឥឡូវនេះខ្ញុំច្រើនឈឺទ្រូងដោយសារស្ពីកដល់មកហើយសូមទោសហើយខ្ញុំសូមជូនពរ4រួមមិនអាច ជូនពរនេះទេទី1គឺសុខភាពមានសុខភាពលេខ1មានលុយថែមសូន្យមានប្រពន្ធល្អថែមសូន្យមានស្នាមញញឹមថែមសូន្យបាត់តែសុខភាពអាមួយនេះចេញអាទាំងអស់នោះអាលីខ្ទេចទី1គឺសុខភាពសុខភាពដើរតួនាទីសំខាន់ណាស់ដូចខ្ញុំចឹងការខ្ញុំឈឺកូនខ្ញុំគាត់ទៅបរៀនគេកូនអាយុ 6ឆ្នាំនោះគាត់ទៅបរៀនគេឆ្លងកូវីដមកខ្ញុំដល់ពេលឆ្លងកូវីដមកខ្ញុំហ្នឹងខ្ញុំថាអញទូផែនដីលេងរួចឈប់ធ្វើដល់ពេលជាទៅទៀតពេលឈឺនឹងអត់ចង់បានអីទាំងអស់អត់ចង់បានអីទាំងអស់ចឹងសុខភាពដើរតួនាទីសំខាន់ណាស់ខ្ញុំមិនហ៊ានឲ្យធម៌ប្រពុតទេដោយសារតែមានមូស្លីមនៅទីនេះកុំឲ្យអន់ចិត្តមានខ្លះក៏កាន់គ្រឹះដែរ ពុទ្ធពរទាំង4ប្រការយុវណៈសខៈពលៈប្តីភិណៈកំបីគ្រាក្រហ្នឹងគឺអត់ទេគឺទី1គឺសុខភាពទី2ស្នាមញញឹមទី3សុភមង្គលគ្រួសារទី4គឺសម្រេចទៅតាមបំណង សូមអរគុណសូមបတ်កម្មវិធីបានអ្នកចាត់តាំងកម្មវិធីនិងអង្គទិវាទាំងមូលនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់និងប្រសាទដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារសុកទូចប្រធានរាជបណ្ឌិតសភាកម្ពុជាដែលញ៉ាំងឲ្យទិវាទូតសុខចន្ទភាពជាអ្នករងថ្ងៃនេះកាន់តែមានអត្ថន័យខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយជាកិច្ចបន្តសូមឯកឧត្តមបណ្ឌិតសភាអាចារ្យមេត្តាទទួលកាដូអនុស្សាវរីយ៍ពីកម្មវិធីរបស់យើងនិងថតរូបទុកជាអនុស្សាវរីយ៍សូមគោរពអញ្ជើញលោកហៅចន្ទថាមេត្តាឡើងផ្ដល់កាដូអនុស្សាវរីយ៍ជូនឯកឧត្តមបណ្ឌិតសភាអាចារ្យ